សួស្តីសួស្តីបងប្អូនទាំងអស់គ្នារីករាយស្វាគមន៍មកកាន់ម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើង ជាបន្តទៀតសម្រាប់ម៉ោងសិក្សានេះយើងមានពាក្យកន្លឹះសំខាន់សំខាន់ចំនួន5យកមកសិក្សាទាំងអស់គ្នាពាក្យកន្លឹះទី1លោកគ្រូពន្យល់អំពី បណ្ណបាតសង្គមទី2នឹងពន្យល់អំពីសន្ធិសញ្ញា ចក្តើសិលាទី3គឺពន្យល់អំពីសវនកាទី4ពន្យល់អំពីពាក្យថា servalie និងទី5គឺពន្យល់អំពីសមណរយៈចឹងពាក្យកលឹះទាំងអស់យើងមានចំនួន5តើនៃសេចក្តីវាយ៉ាងណាយើងចូលទៅសិក្សាទាំងអស់គ្នា ទី1គឺយើងផ្ដើមសិក្សាអំពីសន្ធិសញ្ញាតាក់ដឺស៊ីឡាសន្ធិសញ្ញាតាក់ដឺស៊ីឡានេះជាសន្ធិសញ្ញាមួយអឺបែងចែកពិភពលោកណាពិភពលោក គឺសំដៅលើដែនដីអាណានិគមដែលទើបនឹងរកឃើញថ្មីថ្មី នៅពីពេញសកលលោករវាងមហាអំណាចអេស្ប៉ាញនិងមហាអំណាចព័រទុយហ្គាល់ សន្ធិសញ្ញានេះត្រូវបានដឹកនាំផ្ទាល់ដោយសម្ដេចបាបនៅក្នុងឆ្នាំ1494សន្ធិសញ្ញាតាក់ដឺស្លាសបានចែងថា ទឹកដីផ្នែកខាងលិចនៃខ្សែបណ្ដោយគោលទី47គឺខ្សែបណ្ដោយគោល Greenwich ដែលរត់កាត់ទីក្រុងឡុងនៃចក្រភពអង់គ្លេសអូសទម្លាក់មកកាត់តាមលំហមហាសមុទ្រអាត្លង់តិច គឺជាចំណែកទឹកដីរបស់អេស្ប៉ាញ ចំណែកទឹកដីដែលស្ថិតនៅ ខាងកើតខ្សែបណ្ដោយគោលទី47គឺជាចំណែកទឹកដីរបស់ព័រទុយហ្គាល់ព្រំដែនទឹកដីតាមសន្ធិសញ្ញានេះมันបាននឹងណោពុំបានស្ថិតស្ថេរទេ គឺ មានការផ្លាស់ប្ដូរជាញឹកញាប់ហើយសន្ធិសញ្ញានៃការបែងចែកដែនដីអាណានិគមនៅក្នុងសកលលោក រវាងពរទុយហ្គាល់និងអេស្ប៉ាញនោះគឺគ្មាន ការទទួលស្គាល់ពីប្រទេសនានាដែលជាមហាអំណាចទៅនឹងរះថ្មី ដូចជា បារាំងអង់គ្លេសហូឡង់ជាដើមចឹងសន្ធិសញ្ញានេះនិយាយឲ្យចំ គឺសន្ធិសញ្ញាបែងចែកទឹកដីអាណានិគមគ្នា រវាងតែអេស្ប៉ាញនិងព័រទុយហ្គាល់ណាដែលដឹកនាំដោយសម្ដេចសង់ប៉ាបហើយគ្មានទេការទទួលស្គាល់នៅការបែងចែកទាំងអស់នេះ ចឹងការបែងចែកយ៉ាងណា យើងមើលផែនទីទាំងអស់គ្នាចឹងផែនទីផែនទីខាងនេះឥឡូវយើងសង្កេតមើលខ្សែបណ្ដោយពណ៌លឿងពណ៌លឿងដែលថាពណ៌លឿងទឹកក្រូចនេះគឺជាខ្សែបណ្ដោយគោលទី47ណាតែបណ្ដោយគោល47 តាមន័យរបស់សន្ធិសញ្ញាតាក់ដឺស៊ីឡាស់ឆ្នាំ1494បានចែងបានចែងថាខ្សែបន្ទាត់ពណ៌លឿងពីខ្សែបន្ទាត់ពណ៌លឿងមកខាងកើតមកខាងកើត គឺជាចំណែកដែនដីអាណានិគមរបស់ព័រទុយហ្គាល់ គឺមានន័យថាបើសិនជាពណ៌ទុយកាល់រុករកណារុករកឆ្ពោះមកទិសខាងកើត ទឹកដីដែលអេពណ៌ទុយកាល់រកឃើញទាំងប៉ុន្មានគឺជាទឹកដីរបស់ពណ៌ទុយកាល់អេស្ប៉ាញមិនត្រូវទៅដណ្ដើមណាកាន់កាប់ឬច្បាំងយកអំពីពណ៌ទុយកាល់ទេចំណែកពលតុលកាលក៏ព្រមទទួលស្គាល់ដែរថា ចំណែកទឹកដីនៅភាគខាងលិច នៅភាគខាងលិចនៃ ខ្សែបណ្ដោយគោលទី47គឺជា ដែនដីអាណានិគមរបស់អេស្ប៉ាញតែម្នាក់ឯងណាតែម្នាក់ឯងពរទុយកោលត្រូវទទួលស្គាល់ហើយមិនត្រូវជ្រៀតជ្រែកឬច្បាំងដណ្ដើមយកពីអេស្ប៉ាញទេចឹងសន្ធិសញ្ញាតាក់ដាស៊ីឡាសនេះទទួលស្គាល់រវាងអេស្ប៉ាញនិងពរទុយហ្គាល់ក្រោមការ ដឹកនាំរបស់សម្ដេចបាប ត្រង់ចំណុចនេះយើងអាចសួរថាហេតុអីបានជាសម្ដេចប៉ាពាក់ព័ន្ធនឹងការបែងចែកទឹកដីរបស់មហាអំណាចអឺរ៉ុបនៅ ក្នុងមជ្ឈិមសម័យក៏ដូចជាបុរាណសម័យគឺសាសនាសាសនាគ្រឹះមានឥទ្ធិពលធំធេងមែនទែននៅក្នុងសង្គមពួកអឺរ៉ុបស្ដេចទាំងឡាយនៃប្រទេសនៅអឺរ៉ុបក៏ត្រូវតែគោរពស្ដេចសម្ដេចសង្ឃនៃសាសនាគ្រឹះ ទុកដូចជាបៃតាទុកដូចជាបៃតាឬក៏តំណាងឲ្យព្រះសង្គ្រោះនៅលើផែនដីដូច្នោះរឿងកិច្ចការធំធំមែនតែនដែលស្ដេចអឺរ៉ុបទាំងឡាយมันអាចស្រស់ស្រួលគ្នាបានมันអាចរកដំណោះស្រាយបាន គឺត្រូវស្នើរកដំណោះស្រាយអំពីសម្ដេចបាបហើយការសម្របសម្រួលឬក៏ការកាត់ក្តីរបស់សម្ដេចបាប មហារាជឬក៏ស្ដេចនៃនគរអឺរ៉ុបទាំងអស់ត្រូវតែទទួលយកចឹងចុងក្រោយយើងមើលពណ៌ពណ៌នៃខ្សែបណ្ដោយខ្សែបណ្ដោយគឺមានពណ៌លឿងទឹកក្រូចមួយណាគឺជាខ្សែដែលបែងចែកនៅក្នុងឆ្នាំ1990ដែលបែងចែកនៅក្នុងឆ្នាំ1993 ចំណែកខ្សែពណ៌ពណ៌ខៀវពណ៌ខៀវនេះគឺបែងចែកសារឡើងវិញគឺជាការបែងចែកនៅក្នុងឆ្នាំ1494អញ្ចឹងពីដំបូងឡើយ គេបែងចែកណាដោយកំណត់យកខ្សែពណ៌លឿងក៏ប៉ុន្តែ ដោយសារភាពមិនទុកចិត្តមិនសក់ចិត្តរវាងគូចំណែកទាំងពីរក៏សើរើបែងចែកឡើងវិញដោយ រំកិលណាដោយរំកិលខ្សែបណ្ដោយពណ៌លឿងហ្នឹងយកមកដាក់នៅកន្លែងខ្សែបណ្ដោយពណ៌ខៀវនេះវិញម្ដងអញ្ចឹងមានន័យថាក្នុងឆ្នាំ1494អេស្ប៉ាញក៏មានចំណែកក៏មានចំណែកទឹកដីនៅទ្វីបអាមេរិកខាងត្បូងមួយចំណែកដែរនេះអញ្ចឹងកន្លែងនេះគឺ មានន័យថាជាទឹកដីរបស់ពរទុយកាល់ណាពរទុយកាល់ បើតាមការបែងចែកឆ្នាំ1493គឺប៉ូទុយហ្គាល់គ្មានទេទឹកដីនៅលើទ្វីបអាមេរិកខាងត្បូងក៏តែដោយសារអេសប៉ូទុយហ្គាល់មិនសុខចិត្តនឹងឯងទើបសុំបែងចែកទឹកដីឡើងវិញក្នុងឆ្នាំ1494ក៏រំកិលខ្សែបណ្ដោយឆ្ពោះមកខាងលិច ធ្វើឲ្យប៉ូទុយហ្គាល់ទទួលបានមួយចំណែកដែរនៅក្នុងទ្វីបអាមេរិកខាងត្បូង ចឹងយើងមាន ពាក្យសំខាន់សំខាន់ចំនួន3ក្នុង slide នេះគឺពាក្យទី1វណ្ណៈបាតសង្គមអញ្ចឹងវណ្ណៈបាតសង្គមនេះយើងមិនចាំបាច់បញ្យលច្រើនទេ គឺក្នុងសម័យបុរាណនិង សម័យកណ្ដាលគឺសំដៅដល់ពួកខ្ញុំបំរើឬក៏ពួកទេសកោណាក្រុមមនុស្សឬវណ្ណៈដែលក្រីក្រតោកយ៉ាមែនទែនគេហៅថាវណ្ណៈបាតសង្គមអញ វណ្ណៈបាតសង្គមតែសម្រាប់សម័យបច្ចុប្បន្នគេអត់ប្រើថាវណ្ណៈបាតសង្គមទេគេគេមានប្រើពាក្យថាក្រមបាត សង្គមឬពួកបាត សង្គមអញ្ចឹងក្រមឬពួកបាតសង្គមក្នុងន័យបច្ចុប្បន្នគឺសំដៅលើមនុស្សណាក្រមមនុស្សដែលទុច្ចរិតដែលទុច្ចរិតដែលក្រីក្រឬអវិជ្ជា ដែលធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើនឬក៏សន្តិសុខសម្រាប់ធ្នាប់សង្គមគឺគេឲ្យពួកឈ្មោះថា ក្រុមបាតសង្គមចំពោះពាក្យថាសវនការសវនការបើបញ្យល់តាមន័យរបស់ពាក្យមានន័យថាការបើកអង្គការបើកអង្គប្រជុំដើម្បីស្ដាប់សេចក្តី ថ្លែងហេតុសេចក្តីរៀបរាប់អំពីរឿងរ៉ាវឬហេតុការណ៍ណាមួយហេតុការណ៍ណាមួយ ពាក្យនេះក៏ត្រូវបានគេយកមកប្រើនៅក្នុងអង្គប្រជុំនៃ អង្គតុលាការគេហៅថា អង្គសវនាការឬក៏បើកសវនាការ គឺមានន័យថា ការបើកអង្គប្រជុំមួយដែលឲ្យភាគីចុងចោតដើមចោតសាស័យមេធាវី ឬក៏មហាជនចូលរួមណាចូលរួមស្ដាប់ចូលរួមមើលពិនិត្យតាមដានជាដើមអញ្ចឹងពាក្យថាសវនាការ បើប្រើតាមនៃ ពាក្យគឺយើងប្រើបានគ្រប់ណាគ្រប់ស្ថាប័នគ្រប់ ការប្រជុំទាំងអស់មានមិនថាជាការប្រជុំរបស់តុលាការទេសូម្បីតែសុភា ស្ថាប័នសុភាក៏ប្រើសវនាការបានដែរឬក៏អង្គភាពតូចតូចដូចជាក្រុមហ៊ុនណាបើកសវនាការ មានថាបើកកិច្ចប្រជុំនឹងឯងក៏ប៉ុន្តែដោយសារការនិយមប្រើក្រោយក្រោយមកគេយកពាក្យហ្នឹងដាក់តែអង្គតុលាការអញ្ចឹងបើយើងចង់ប្រើក៏យើងនៅតែប្រើបានអញ្ចឹងដែរណា ចឹងមួយទៀតគឺពាក្យថាសមណរាជសមននេះប្រែថាចំណោះណាដែលយល់ព្រមស្ថិតនៅក្រោមអំណាច ដែលយល់ព្រមស្ថិតនៅក្រោម ការបង្គាប់បញ្ជា ឬយល់ព្រមដាក់ខ្លួនក្រោមអធិពលណាចឹងមហារាជគឺសំដៅសមណរាជគឺសំដៅទៅលើ ស្ដេចចំណោះស្ដេចត្រាញ់ដែលចំណោះមហារាជស្ដេចនគរតូចដែលចំណោះស្ដេចនគរធំចឹងហៅថាសមណរាជ នៅក្នុងសម័យចក្រភពអង្គរក៏ដូចជាសម័យនគរភ្នំខ្មែរយើងមាន សមណរាជឬក៏សមណរដ្ឋចំណោះច្រើនចំណោះច្រើនដែលសមណរាជឬក៏សមណរដ្ឋទាំងអស់ហ្នឹងត្រូវតែបញ្ជូនសួយសារអាកជារៀងរាល់ឆ្នាំជាការទៀងទាត់ហើយពេលដែលស្ដេចធំឬក៏នគរធំត្រូវការឬក៏មានធុរៈណាមួយ សមណរាជឬក៏សមណរដ្ឋត្រូវមានកាតព្វកិច្ចនៅក្នុងការ ជ្រោមជ្រែងនិងគុតគង់ដោយឥតប្រកែកចឹងយើងមើលរូបភាពនេះ ជារូបភាពដែលយើងកម្រនឹងឃើញដែរគ្រូយកមកបង្ហាញគឺជាដំណើរមកដល់នៃវ៉ាវ៉ាកូដឺកាមដឺកាម៉ាដែរ វ៉ាស្កូដឺកាម៉ាគឺជាអ្នករុករករបស់អឺរ៉ុបណាមកកាន់អឺបំណងសំខាន់ គឺមកកាន់ប្រទេសឥណ្ឌាមកកាន់ប្រទេសឥណ្ឌាហើយក៏មកដល់ឥណ្ឌាមែនគឺចូលទៅគល់គោលទៅគល់ស្ដេចឥណ្ឌានៅក្នុងនគរកាលីគូតក្នុងនគរកាលីគូតអញ្ចឹងរូបភាពនេះគឺបង្ហាញអំពីសកម្មការដែលមានន័យថាស្ដេចមហារាជនៃកាលីគូតបានបើក អង្គប្រជុំឬក៏បើកអង្គដើម្បីស្ដាប់ណាដើម្បីស្ដាប់ការចូលមកគល់របស់ ពួកអឺរ៉ុបតើពួកអឺរ៉ុបនឹងចូលមកដើម្បីអីឬក៏ចង់និយាយអីឬក៏ចង់ថ្លែងពីអីមួយណាគឺជារូបភាពនៃអង្គសវនាការមួយដែរអញ្ចឹងយើងសង្កេតទៅមើលសម័យមហានគររបស់ខ្មែរ តើអង្គសាវនាការរបស់ព្រះរាជាមានរបៀបរៀបរយ និងមានទស្សនភាពយ៉ាងណាអញ្ចឹងយើងមានរូបមានរូបដែលដែលគូជាប់នឹងមហាប្រាសាទនេះគឺជាព្រះរាជាដែលគង់ដែលគង់ប្រថាប់នៅក្នុងព្រះរាជបល្ល័ង្ករាជបល្ល័ង្កហើយមានមន្ត្រីជាកងទ័ពហៅថាសេវា ណាហៅថាសេវាការអាមាតហ្នឹងហៅថាអាមាតទាំងឡាយហ្នឹងគឺឈោកាន់អាវុធឬក៏សាស្ត្រានៅអមសង្ខាបរិជាក្នុងការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់បន្ទាប់ពីសេនាកាមាតជាអ្នកការពារគឺមានមន្ត្រីណាមន្ត្រីតាមលំដាប់ថ្នាក់នៅសងខាងនៅសងខាងអឺ អង្គុយក្នុងអាសនៈតាមការសំគួរជាបន្ទាប់មកគឺជាមហាជនឬក៏ជានរាសណាដែលមានរឿងហេតុអ្វីចង់ទូលថ្វាយណាឬក៏មានអំណោយឬក៏ចំនួនអ្វីចង់ថ្វាយដល់ព្រះរាជាគឺព្រះរាជាទ្រង់សម្ដាប់ទ្រង់សម្ដាប់នឹង ទទួលដោះស្រាយឬក៏ទទួលចំនួនទាំងអស់ហ្នឹងនេះគឺជាទស្សនវិជ្ជានៃសវនាការរបស់ព្រះរាជាខ្មែរសម័យមហានគរអញ្ចឹងលោកគ្រូមានអង្គសាវនាការរបស់ព្រះរាជាខ្មែរសម័យមហានគរដែលព្រះអង្គទ្រង់បើកសាវនាការក្រៅព្រះបរមរាជវាំងឬក៏បើកសាវនាការ នៅតាមខេត្តតំបន់ជាដើម។ នេះគឺជាបរិជាព្រះអង្គមិនមិនមែនគង់នៅលើនៅលើរាជបល្ល័ង្កទៀតទេ គឺគង់នៅលើព្រះសាយនាព្រះសាយនាហ្នឹងគឺគឺជារោងគឺជារោងឬក៏បល្ល័ង្កដែលដែលគេសែងគេសែងមកអំពីរាជធានីដាក់នៅក្នុង ដាក់ នៅវេទិកាខ្ពស់វេទិកាខ្ពស់ដោយព្រះអង្គចោលប្រភ័ក្រណាទៅកាន់ទីខាងក្រោមដែលជាទីលានទីលានវាលហើយអនុញ្ញាតឲ្យប្រជានុរាស្ត្រឬក៏ជនបរទេសទាំងឡាយឬក៏មហាជនទាំងឡាយហ្នឹងមកគាល់គាល់ហ្វៅចំពោះព្រះអង្គចំណែកខៀនគៀនគឺហែហោមដោយអាមាតអាមាតសេនា មហាតលិកទីប្រឹក្សាមន្ត្រីតូចធំហើយនឹងខ្ញុំបំរើប្រុសស្រី ក្នុងការបំរើថ្វាយព្រះរាជាតាមសេចក្តីត្រូវការរបស់ព្រះអង្គចឹងរូបភាពនេះគឺបង្ហាញអំពីសវនាការមួយដ៏រុងរោចណារុងរោចដ៏គួរឲ្យស្ងប់ស្ងែងមានរបៀបរៀបរយ មានពន្លឺមានសំភ័សភា បណ្ដាការជានរាគ្រប់សតវណ្ណៈមកមូលមីកកកមែនតែនគឺបង្ហាញអំពី ប្រទេសមួយដ៏រុងរឿងស្ដុកស្ដំចឹងយើងកម្រនឹងរស់នៅ សង្គមមួយដ៏រុងโรចបែបហ្នឹងណា ចាប់ពីក្រោយសម័យអង្គរមកគ្មានសង្គមណាដែល អាចរុងโรចណាសុខដុមផ្លូវចិត្តផ្លូវកាយដូចក្នុងសម័យហ្នឹងទេចឹងយើងចូល ពាក្យមួយទៀតគឺពាក្យថា servalier servalier នេះគឺពាក្យអឺរ៉ុបគឺជាពាក្យបរទេសដែលវាជាឋានន្តរស័ក្តិឬក៏ជាឋានន្តរនាមនៃមេតបកំពូលគឺជាមេតបសេះហៅថាមេតបជើងគោកនៅ ក្នុងរបបសក្តិភូមិនៅអឺរ៉ុបមជ្ឈិមសម័យហើយតំណែងមេតបកំពូលហៅថា បើខ្មែរយើងហៅថាមហាឧបរាជខាងតបជាងគោកឬហៅថាសេនាប្រមុខណាសេនាប្រមុខហ្នឹង គឺជាតំណែងខ្ពស់នៃកងទ័ពតំណែងនេះ គឺភាកច្រើន ប្រគល់ឲ្យពរាជបុត្រច្បង របស់ប្ររាជាប្ររាជាបើសិនជាបរិជាគ្មានបរិជាបុតច្បងឬក៏ គ្មានរាជបុត្រដែលសមនឹងតំណែងសឺវ៉ាលយេនេះតំណែងសឺវ៉ាលយេត្រូវឲ្យត្រូវប្រគល់ជូនស្ដេចត្រាញ់នៅតាមនគរចំណោះទាំងឡាយណា ដែល មានសមត្ថភាពដើម្បីជួយជ្រោមជ្រែងរាជកិច្ចរបស់ព្រះរាជាខ្លួនអញ្ចឹងយើងមានរូបភាពមួយដែលសឺវ៉ាលយេកំពុងបញ្ជាទ័ពក្នុងការច្បាំង នេះគឺជាមេតបសេះនាំមុខគេហៅថាអគ្គមេវិជាការនៃកងតបសេះស៊ឺវ៉ាលយេគឺជាជនដែលមានភាពក្លាហានស្ទាត់ជំនាញក្នុងសឹកសង្គ្រាមហើយនឹងមានវ័យថ្នាក់ក្នុងយុទ្ធសាស្ត្រយោធាអញ្ចឹងត្រូវតែនាំមុខគេហើយស៊ឺវ៉ាលយេភាគច្រើន គឺសុទ្ធតែជាសេះសសេះដែលមានកម្លាំងខ្លាំងធំជាងគេហើយ ពណ៌សពណ៌សអញ្ចឹងរូបភាព Servalje នេះ សង្គមអឺរ៉ុបពេលមជ្ឈមសម័យគឺគេរៀបចំតបហើយនឹង សង្គមរស់នៅអញ្ចឹងឯងចឹងដោយសារពេលវេលាយើងដល់ទីបញ្ចប់គ្រូសូមអរគុណទាំងអស់គ្នាដែលបានចូលរួម សិក្សាជាមួយលោកគ្រូជាមួយមិត្តភ័ក្ដិយើងបន្តបន្តរហូតមកណាអញ្ចឹងជូនពរសុខភាពល្អកុំភ្លេចខំរៀនណាហើយជួបគ្នានៅម៉ោងសិក្សាក្រោយនឹងមានចំណេះដឹងល្អល្អចែកជូនទាំងអស់គ្នាជាបន្តទៀត។ ចឹងអរគុណជម្រាបលាទាំងអស់គ្នាជួបគ្នានៅពេលក្រោយបាយបាយ